បាទសួស្តីថ្ងៃនេះយើងវិលមកជួបគ្នាសារជាថ្មីម្ដងទៀតថ្ងៃនេះផងដែរខ្ញុំនឹងលើកយកនៅ decision making មកនិយាយបន្តទៀត យើងបានសិក្សារួចមកហើយអំពី is statement ឥឡូវយើងនឹងធ្វើការសិក្សា ទាំងអស់គ្នាអំពី is else statement ចឹងបើសិនជាយើងនិយាយអំពី Israel statement គឺយើងនិយាយអំពី លក្ខខណ្ឌចំនួន2ដែលលក្ខខណ្ឌទី1ពិតលក្ខខណ្ឌទី2គឺជាលក្ខខណ្ឌមិន មិនពិត បាទអញ្ចឹង program របស់យើងវានឹងដំណើរការទៅតាមលក្ខខណ្ឌដែលយើង បានកំណត់ខ្ញុំឧទាហរណ៍ថាប្រសិនបើយើងសិក្សាអំពីការជាប់ធ្លាក់អញ្ចឹងបើសិនជា ពន្ទុរបស់គាត់ធំជាងឬស្មើ50គាត់ជាប់ផ្ទុយទៅវិញបើសិនជាពិន្ទុនឹងតូចជាងគាត់ធ្លាក់អញ្ចឹងលក្ខខណ្ឌផ្ទុយផ្ទុយពីអីផ្ទុយពីធំជាងឬស្មើបានន័យថាគាត់តូចជាងអញ្ចឹងបើតូចជាងគឺគឺធ្លាក់បាទឥឡូវយើងមកមើល structure របស់ Israel បាទ structure របស់ Israel គឺចេញដំបូងគឺ is បាទ is មកគឺយើងដាក់លក្ខខណ្ឌរបស់យើងចូល test expression ហ្នឹងគឺលក្ខខណ្ឌអញ្ចឹងបើសិនជាលក្ខខណ្ឌរបស់យើងនេះពិតវានឹង execute នៅអឺ block is ហ្នឹងផ្ទុយទៅវិញបាទផ្ទុយទៅវិញបានន័យថាផ្ទុយពីលក្ខខណ្ឌខាងលើ យើងប្រកាសជា ចាប់យកលក្ខខណ្ឌផ្ទុយហើយបាទបានន័យថាផ្ទុយអំពីលក្ខខណ្ឌខាងលើ វានឹងដំណើរការនៅលក្ខខណ្ឌផ្ទុយបាទឧទាហរណ៍ថាពិន្ទុរបស់គាត់40 40មិនមែនធំជាង ហើយក៏មិនមែនស្មើដែរគឺវាតូចជាងអញ្ចឹងវានឹងចាប់ផ្ដើម execute នៅ ប្រយោគខាងក្រោមណាអញ្ចឹងអត់មានអីលំបាកទេ is l បានន័យថាបើយើងឲ្យលក្ខខណ្ឌខាងលើពិតលក្ខខណ្ឌខាងក្រោមប្រកាសជាអត់អត់ពិត បាទអញ្ចឹងបានន័យថាវាអត់អាច run ម្ដងទាំងពីរ statement បានទេវា run បាន តែមួយ statement ទេបានន័យថា statement ពិតវា run បើមិនពិត វាមក run អា statement ដែលមិនមិនពិត បាទនេះគឺជា syntax នៅក្នុងការដែលយើងរៀនឬក៏សិក្សាអំពី is else statement ឥឡូវចូលមកមើលលំហាត់ដែលនិយាយអំពី is else បាទអញ្ចឹងដំណើរការរបស់វាมันខុសអំពីអ្វី ដែលយើងបាននិយាយមិញទេ មានន័យថាវា execute បាននៅក្នុង body ហើយបើសិនជា លក្ខខណ្ឌទី1ពិតវានឹង skip ចោលនៅ លក្ខខណ្ឌទី2ហើយបើសិនជា លក្ខខណ្ឌទី2ពិត វានឹង skip ចោលនៅ លក្ខខណ្ឌទី1បាទអញ្ចឹងបានន័យថាវាធ្វើមួយវាអត់មួយវាមិនអាចធ្វើទាំងពីរបានទេវាធ្វើ តែលក្ខខណ្ឌណាដែរដែលពិតអញ្ចឹងបើលក្ខខណ្ឌខាងលើមិនពិត វាប្រកាសជាមកធ្វើលក្ខខណ្ឌខាងខាងក្រោមបាទឥឡូវយើងមកមើលអំពីឧទាហរណ៍បាទឧទាហរណ៍នេះគឺពាក់ព័ន្ធជាមួយនឹង user login បាទ user login អញ្ចឹង user login គេត្រូវមាននៅ character ចំនួន2បាទយើងយើងយើងយើង ត្រូវប្រកាសអត្ថេប្រភេទជា character នេះ ចំនួន2បន្ទាប់មកយើងធ្វើការ បញ្ចូលនៅ username យើងធ្វើការបញ្ចូលនៅ password ហើយត្រង់នេះយើងនឹងធ្វើការតាង បាទយើងនឹងធ្វើការតាង user ហ្នឹងអឺ convert វាឲ្យទៅជាអីបាទ convert វាឲ្យទៅជា command បាទ compare វាបានន័យថាយើង compare string របស់យើងហ្នឹងពី name ដែលយើងធ្វើការបញ្ចូលមិញហ្នឹងឲ្យទៅជា name មួយនេះណាពី name ដែលយើងធ្វើការបញ្ចូលមិញឲ្យវាត្រូវជាមួយ name មួយនេះហើយយើង compare អា password ដែលយើងបញ្ចូលមិញឲ្យវាត្រូវជាមួយនឹង password មួយនេះណាអញ្ចឹងបានន័យថាអឺ data compare របស់យើងគឺ admin រីឯ user ដែលយើងបញ្ចូលហ្នឹងក្នុងករណីដែលវាដូចគ្នាក្នុងករណីដែលវាដូចគ្នាវានឹងចាប់យកលេខលេខ0បាទនេះក៏អញ្ចឹងដែរក្នុងករណីដែល password យើងបញ្ចូលទៅវាដូច admin នោះវានឹងចាប់យកលេខលេខ0បាទអញ្ចឹងបើសិនជាខុសគ្នា វាប្រកាសជាចាប់យកលេខ1ហើយអឺនេះគឺពាក់ព័ន្ធជាមួយនឹង ការ compare នៅ string ណាការ compare នៅ string បើ string យើងដូចគ្នា វាបោះលេខ0បើ string យើងខុសគ្នាគឺវាបោះលេខលេខ1បន្ទាប់មកទៀតយើងធ្វើការសិក្សានៅលក្ខខណ្ឌរបស់យើង គឺ is l is នឹងឯងប្រសិនបើ user ស្មើនឹង0ហើយ password ស្មើនឹង0បើយើងប្រើឆ្នប់នឹងដើម្បីឲ្យលក្ខខណ្ឌទាំងពីរវាពិតនោះវានឹង print login successful ផ្ទុយទៅវិញវានឹង print នៅ valid username and password រួចហើយ slash n វានឹងលោតកណ្ដឹងទៅដើម្បីបញ្ជាក់ថា password របស់យើងខុសហើយអញ្ចឹងយើងចូលទៅ អនុវត្តផ្ទាល់នៅលើកម្មវិធី deal របស់យើង បាទឥឡូវយើងចូលមកដល់កម្មវិធី deal ខ្ញុំចាប់ផ្ដើមចុចទៅលើ new យកពាក្យថា soft file ឥឡូវយើងចាប់ផ្ដើមសរសេរកូដទាំងអស់គ្នា យើង include បាទ include stdio.h តមកទៀតគឺយើង include string បាទ include string.h បាទនេះគឺពាក់ព័ន្ធអក្សរតមកគឺយើង int main រួចហើយយើង return បាទ int main យើង return return 0 ឥឡូវយើងត្រូវអឺគិតទាំងអស់គ្នាដើម្បីធ្វើការ log in កើតយើងត្រូវមាននៅអឺ username អញ្ចឹងយើងត្រូវប្រកាសឆា username ដែលមានចំនួន20 character ចុះហើយយើងឆានៅ password ដែលមានចំនួន20 character បន្ទាប់មកយើង ធ្វើការ scan នៅ password scan នៅ username អញ្ចឹងយើង print បន្តិចមកដើម្បីឲ្យគេដឹងថាធ្វើអីបាទ enter user username enter username បាទបន្ទាប់មកគឺយើងធ្វើការ scan scan អីគេ បាទគឺ scan s ភាគរយ គឺភាគរយ s បន្ទាប់មកគឺ and and username and username and username បាទមួយទៀតគឺយើងធ្វើការ scan ទៀតបាទ scan មុននឹងយើង ờ, scan យើង print នៅ clear thả enter password ណា enter password. នៅ password បន្ទាប់មកយើងធ្វើការ scan scan នៅ password យើងចូលទៀត password password អូខេបាទឥឡូវយើងបានទទួលនៅការបញ្ចូលតាមរយៈ keyboard ទៅហើយ បាទយើងអាច scan តម្លៃតាមរយៈ keyboard ទៅបានហើយឥឡូវយើងចាប់ផ្ដើម compare របស់យើងគឺខ្ញុំ compare វាឲ្យទៅជា integer ដោយខ្ញុំប្រកាសអញ្ញត្តិមួយឈ្មោះថា user ស្មើនឹង str បាទ str ហ្នឹងមកពីពាក្យថា string CMP បើមកពីពាក្យថា compare អញ្ចឹងយើង compare រវាងអីគេ compare រវាង username របស់យើងហ្នឹងដែលយើងបានបញ្ចូលហ្នឹងទៅជាមួយនឹង keyword admin បាទគឺយើងដាក់ password របស់យើងឈ្មោះថា admin int បាទសំទោសគឺ username របស់យើងឈ្មោះថា admin អញ្ចឹងយើងប្រកាសអត្ថេរមួយទៀតឈ្មោះថា pass ហើយយើង compare string របស់យើងដដែល compare string compare string ជាមួយនឹង password បាទ password ក្បៀសវាមួយមកបាទ password របស់យើង admin ដូចគ្នា បាទ username ក៏ admin password ក៏ admin អឺយើងបានប៉ុណ្នេះ យើង អាចធ្វើការសិក្សាវាហើយយើងសិក្សាប្រសិនបើប្រសិនបើ បាទ user យើងនឹង វាស្មើនឹងលេខ0ហើយហើយ pass password របស់យើងនឹងវាស្មើនឹងលេខ0ខ្ញុំនឹងឲ្យគេ print បាទ print print s ខ្ញុំដាក់ថា login successful បាទ login successful ចឹងផ្ទុយទៅវិញ បាទនេះគឺជាលក្ខខណ្ឌផ្ទុយផ្ទុយទៅវិញបើសិនជាវាមិនមែនចេញលេខ0ទាំងពីរបាទអញ្ចឹងវាអាចចេញលេខ1អញ្ចឹងយើងនឹង print print នេះគេបាទគឺ print s ដាក់ថា in in valid uh username បាទសូមទៅ say username and password បាទ and password អញ្ចឹងយើងបញ្ចូលអត់ត្រឹមត្រូវហើយយើង slash A មួយមកដើម្បីឲ្យវាលោតកណ្ដឹងទៅលោតកណ្ដឹងទៅអូខេឥឡូវយើងចាប់ផ្ដើមសៀវវាមកយើងដាក់ថា example uh, example uh, log in is l ណា log in is l ហើយខ្ញុំយកពាក្យថា c source យកពាក្យថា c source ហើយយើងសៀវវាមក អូខេឥឡូវយើងធ្វើការ run program របស់យើងឥឡូវវា load message មកឲ្យ enter username ខ្ញុំ enter username ខ្ញុំដាក់ថា admin password ខ្ញុំដាក់ថា user បាទខ្ញុំមានចេតនាឲ្យវាខុសមួយសិនអញ្ចឹងវា load message ប្រាប់ខ្ញុំថា valid username and password អ ចឹងឥឡូវយើងអាចធ្វើការ run សារជាថ្មី run សារជាថ្មីហើយយើងបញ្ចូលឲ្យវាត្រឹមត្រូវ admin admin បាទអញ្ចឹងវាដាក់ login successful បាទអញ្ចឹង program របស់យើងវាដំណើរការត្រូវហើយ តែខ្ញុំសូមពន្យល់បន្តិចតកតងជាមួយនឹងការ compare នេះបាទ ចឹងការ compare នេះមានន័យថាវាចង់ compare រវាង keyword ដែលយើងបញ្ចូល ជាមួយនឹង keyword ដែលយើងកំណត់នេះបាទអញ្ចឹងសួរថាតើ keyword ដែលយើងបញ្ចូលហើយនឹង keyword ដែលយើង បានកំណត់នេះវាដូចគ្នាដែរបើវាដូចគ្នាតម្លៃរបស់វា គឺស្មើនឹង0ផ្ទុយទៅវិញបើវាអត់ដូចគ្នាទេ តម្លៃរបស់វាស្មើនឹង1នេះក៏ដូចគ្នាដែរ បើសិនជា password ដែលយើងបានបញ្ចូលវាដូចទៅនឹង keyword admin នេះនោះតម្លៃត្រង់កន្លែង pass នេះ គឺស្មើនឹង0អញ្ចឹងកន្លែងនេះក៏0កន្លែងនេះក៏0វាធ្វើឲ្យលក្ខខណ្ឌទី1របស់យើងពិតលក្ខខណ្ឌទី1ពិតវានឹង load នៅ message នៅ statement ទី1ផ្ទុយទៅវិញបើមួយណាមិនពិត វានឹងមក load statement ទី2 បាទសូមអរគុណវីដេអូនេះខ្ញុំមានតែប៉ុណ្នេះអឺសូមអរគុណសម្រាប់ការទស្សនា